got you. the DJ, so-called, and the, mix. Let's go now. ហមចាស់ហមមិនណា Mr. So Forbes on the mix. Shawn Shaman Remix. ជាចំណានភូមិខ្ជាយស្រុកពួកខេត្តសៀមរាបសូមស្វាគមន៍ ន្ត្រី remix នេះជាចំណានភូមិខ្ជាយស្រុកពួកខេត្តសៀមរាបសូមស្វាគមន៍ ស្រុកពួកខេត្តសៀមរាបសូមស្វាគមន៍ខ្ញុំចានឹងគេ We.